បាទតកតងជាមួយនឹងជីរ៉ាន់បាទហើយនឹងសាវីតាពិតចង់និយាយអំពីជេរ៉ាតឯងបាទបាទបាទរដ្ឋាភិបាលមីនីហ្វាមបាទជេរ៉ាតឯងបាទជេរ៉ាតហើយនឹងសាវីក្នុងនាមជាគ្រូមួយណាល្អជាងបើសិនជាយើងនិយាយអំពីការចាប់ផ្ដើមផ្លាស់ប្ដូរអាជីពរបស់គាត់ពីកីឡាករបាល់ទាត់មកខ្លាចជា manager វិញគាត់ទាំងពីរនាក់សុទ្ធតែអ្នកជោគជ័យដូចគ្នាបាទបាទប៉ុន្តែ ក្នុងអាជីពជា manager នេះប្រិមិត្តគ្មានអ្នកណាជោគជ័យ100%ទេបាទបាទយើងអាចនិយាយបានថាលោកប៉េបកាឌីអូឡាបាទលោកចុសស្មូញ៉ូដែលគេផ្ដល់រហស្សនាមពួកគាត់សុទ្ធតែអ្នកជោគជ័យព្រោះដោយសារគាត់ទទួលបានពានច្រើនបាទលេងនៅក្លឹបមួយគឺបានពានមួយលេងនៅក្លឹបមួយបានពានមួយបាទមិនមួយទេចង់និយាយថាបានពាននិយាយចេះក្លឹបណាក៏គាត់បានពានដែរអញ្ចឹងមានន័យថាគាត់គឺជាបុគ្គលជា manager ដែលពិសេសបាទតែទោះបីយ៉ាងណាក៏ដោយគាត់ពិសេសជាមួយនឹងក្លឹបធំដែរបាទគាត់ចង់ដឹងគាត់មកដឹកនាំពងចាមឲ្យលោមើលទៅ បាទអាហ្នឹងវាអញ្ចឹងឯងដែរអ្វីគ្រប់បែបយ៉ាង កីឡាករប្រណាំងម៉ូតូគាត់បើកម៉ូតូបានលឿនប៉ុន្តែបើសិនជាឲ្យគាត់ទៅជិះបាទអាឆាលីឲ្យសួរថាគាត់ទៅប្រណាំងជាមួយអ្នកណា បាទគ្រូល្អរំពឹងលើកីឡាករហើយបើសិនកីឡាករលេងមិនកើតឲ្យគ្រូនឹងទៅដឹកមិនខ្មិច បាទអញ្ចឹងវាជូនទៅកាន់ប្រិមិត្តអញ្ចឹងបាទរាក់ទងជាមួយនឹងជេរ៉ាតហើយជាមួយនឹងសាវីជោគជ័យដូចគ្នា បាទសម្រាប់សាវីគាត់ដឹកនាំក្លឹបនៅអារ៉ាប់ បាទជោគជ័យ បាទហើយសម្រាប់លោកជ័យរ៉ាតគឺគាត់ដឹកនាំ Ranger Ranger បាទសុទ្ធតែជោគជ័យដូចគ្នាបើសិនជាយើងនិយាយអំពីសាវីដឹកនាំក្លឹបនៅអារ៉ាប់នោះវិញបាទញាក់សាច់បាទទម្រង់លេងរបស់គាត់គឺលើកពៀនហើយគឺលេងមិនងាយនឹងចាញ់ទេបាទបាទហើយសូម្បីតែគាត់ធៀបនឹងមកបាសេឡូណាហ្នឹងក្រុមគាត់ហ្នឹងក៏មិនដែរចាញ់ដែរអត់ទាន់ចាញ់ដល់ហើយទេរដូវកាលថ្មីបាទអញ្ចឹងមិនធម្មតាទេហើយសម្រាប់ដូចចាញ់បេទីសមួយចាញ់បេទីស1-0ថ្ងៃមុនបាទបាសេឡូណាបាទបាទចាញ់បាទ ត្រូវហើយចាញ់ឲ្យស្មើហើយចាញ់ចាញ់បែបទី1-0ហើយបាទដូចជាចាញ់បាទដូចជាចាញ់បាទហើយការដែលគាត់ដឹកនាំចាញ់ក៏យើងដឹងស្រាប់ដែរបាសេឡូណាបច្ចុប្បន្នមិនហើយជួបបញ្ហាកីឡាករច្រើនពេកបាទហើយប្រិយមិត្តក៏លើកឡើងសួរតាក់ទងជាមួយនឹងបញ្ហានេះខ្ញុំលើកឡើងជូនប្រិយមិត្តជារឿយរឿយហើយជាច្រើនលើកសារដែរតាក់ទងនឹងបាសេឡូណាប្រិយមិត្តនៅសួរមិនហើយអញ្ចឹងខ្ញុំជម្រាបជូនប្រិយមិត្តដដែលថាពាក់ទងនឹងបាសេឡូណាគឺគាត់មានបញ្ហាផ្ទៃក្នុងបាទបាទហិរញ្ញវត្ថុ បាទលុយរបស់គាត់កំពុងតែចម្ពាក់គេអញ្ចឹងគាត់គ្មានលទ្ធភាពក្នុងការយកកីឡាករថ្មីមកទេគាត់ថាមករយៈចុងក្រោយនេះតាក់ទងនឹងបាសេឡូណាបាទមុននឹងយើងជើងជើងចូលដល់ Chelsea និង Real អីតទៀតតាក់ទងនឹងបាសេឡូណាបច្ចុប្បន្ននេះគេសម្លឹងឃើញ Alexis Sanchez បាទបាទហេតុអីបាទ free agent ទៀតហើយបាទចង់ឡូនទេណា Alexis Sanchez ចង់ឡូនទេគាត់ចង់ទៅបាសេឡូណាវិញអឺមួយទៀតតាក់ទងជាមួយ នឹង Erling Haaland បាទ តាមពិតទៅបាសេឡូណាគ្មានលទ្ធភាពនៅក្នុងការយក Erling Haaland ទេបាទប៉ុន្តែកាលពីម្សិលមិញថ្ងៃគេបានឃើញលោករ៉ៃអូឡាដែលជាភ្នាក់ងាររបស់ Haaland ទៅជួបជាមួយនឹងលោក Laporta នៅក្នុងប្រទេសអ៊ីតាលីបាទអត់ដឹងថាជួបគ្នារឿងអីទេបាទលោករ៉ៃអូឡាគាត់មានកីឡាករច្រើនបាទមានកីឡាករច្រើនតែគាត់មិនយក Haaland តែអាចយកអ្នកអ្នកអ្នកផ្សេងអីចឹងបាទអញ្ចឹងគាត់ថាអត់ដឹងដែរប៉ុន្តែគ្រាន់តែលោករ៉ៃអូឡាគាត់បានបង្ហើបថា Haaland បច្ចុប្បន្ន គឺមានក្លឹបដែលគាត់អាចនឹងទៅគេប្រហើបណាបាទបាទមានរៀលម៉ាឌ្រីតរៀលម៉ាឌ្រីតបាសេឡូណាអាតេមែនស៊ីធីលីវភូលហើយនឹងមែនស៊ីធី5នេះដែលជាអត្តភាពនៅក្នុងការដែលហាឡែននឹងទៅ បាទបាទអញ្ចឹងអត់ដឹងថាទៅណាប្រកាសទេគ្រាន់ថាការដែលរូបរីយ៉ាឡាដែលគាត់ជាភ្នាក់ងាររបស់ហាឡែននឹងចុងក្រោយបំផុត គាត់បែរទៅជាជួបជាមួយនឹងលោកឡាប៉ូកតាប្រធានក្លឹបបាសេឡូណានៅអ៊ីតាលីនៅវិញបាទបាទការជួបដែរតែចរចាត្រូវអញ្ចឹងណាបាទតាមវាអាចថាជួបដែរតែជួប បញ្ហារឿងលុយអីចឹងបញ្ហារឿងលុយវាអាចនឹងបញ្ហាដែរបាទអាចនឹងលោកឡាប៉ូកតានឹងបាសេឡូណាជពាក់លុយលោករ៉េឡាគាត់សោះបាទនិយាយថាចាំលុយនឹងចាំលើក្រោយចាំយកអីចឹងណាចាំពេលហាឡែនមកជួយឲ្យលើកពៀនអីសិនអីចឹងបាទបាទរឿងតាក់ទងបាទហើយសមុទ្រ KA ថាចង់បានហាក់ឡែនបាសេឡូណាត្រូវបាទឲ្យថ្លៃលោករ៉េឡា40លានផោនមុនសិនអឺហ្នឹងហើយបាទតាក់ទងនឹងលុយនឹងឯង បាទបាសេឡូណាទៅអាលីស៊ីទៅបាសេឡូណាហ្នឹងក៏ឡូននេះណាបាទឡូននេះបាទអត់ទាន់ទិញទេហើយជំរាបជូនប្រិមិត្តដដែលថាសម្រាប់បាទបាសេឡូណាបច្ចុប្បន្នគឺមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរបាទជំពាក់គេរហូតដល់1300លានឯណោះបាទអញ្ចឹងគាត់ត្រូវដោះស្រាយបាទដោះស្រាយយូរពេកយូរដែរបាទអញ្ចឹងមកដល់ពេលនេះរឿងតាក់ទងជាមួយនឹងកម្ចី1500លានពីខាងអារ៉ាប់បាទដែលបាសេឡូណាត្រូវគ្រងនៅក្នុងការខ្ចីនោះ គឺនៅមិនទាន់បានដល់ឡើយទេបាទនៅទេ បាទអញ្ចឹង សម្រាប់បាសេឡូណាផ្ទាល់មកដល់ពេលនេះយើងឃើញថាកំពុងតាក់ទងដែរជាមួយនឹងភ្នាក់ងាររបស់បាទ Haaland ប៉ុន្តែមិនដឹងបានឬក៏មិនបានទេបាទគ្រាន់ថាយើងដឹងមុនហើយថាសម្រាប់បាសេឡូណាគឺគ្មានលុយដើម្បីយកកីឡាករនោះទេបាទកំពុងមានបញ្ហាវិបត្តិរ៉ែមវត្ថុបាទយកកីឡាករថ្លៃបាទល្អមកបាទគឺអាចនឹងពិបាកក្នុងការចំណាយទៅលើពួកគាត់ បាទហើយ Sanchez បាទគឺត្រូវហើយបាទដូចតាមនិយាយគាត់និយាយកំពុងមានព័ត៌មានបាទតាក់ទងទៅកាន់ការផ្លាស់របស់គាត់បាទទៅ AC Barcelona វិញបាទបាទ តោះឥឡូវយើងកុំឲ្យខាតពេលវេលាបើតាក់ទងជាមួយបាសេបន្ថែមចុងក្រោយបញ្ចប់ទៀតចោះបាទមករយៈនេះគឺខ្សែប្រយុទ្ធរបស់គាត់គឺឈឺទាំងអស់បាទអញ្ចឹងប្រិមិត្តកុំតនអាសង្ស័យជាមួយនឹងការបន្ទោសទៅកាន់សាវីបាទគាត់មកដល់ពេលនេះគាត់ត្រូវព្យាយាមយ៉ាងណាដើម្បីកុំឲ្យក្រុមចាញ់ទេមិនមែនដើម្បីឈ្នះទេណាបាទគឺធ្វើយ៉ាងណាដើម្បីកុំឲ្យចាញ់ហើយកុំឲ្យចាញ់ច្រើនពេកបាទហើយបើសិនជាយើងក៏លេចទៅមើលបាទកីឡាករតំបន់ជួរមុខរបស់គាត់ឈឺអស់ហើយ បាទ Martin Brainwave ដែលប្រិមិត្តបាទឲ្យរហស្សនាមគាត់ប្រែតវត្តហ្នឹងបាទ Martin Brainwave បាទក៏ដូចជា Ansu Fati បាទហើយជាមួយអ៊ូស្មានដេម៉េឡេហ្នឹងកីឡាករឈឺជាឈឺជាទេបាទអ៊ូស្មានដេម៉េឡេបាទហើយកីឡាករប្រយុទ្ធមួយចំនួនហ្នឹងភាគច្រើនឈឺបាទអញ្ចឹងហើយមកដល់បច្ចុប្បន្ននេះសម្រាប់បាសេឡូណាគឺគាត់មានបញ្ហាអញ្ចឹងមិនត្រឹមតែលុយទេឥឡូវបញ្ហាកីឡាករឈឺបាទច្រើនទៀតបាទអញ្ចឹងបាទក្នុងនាមជា fan របស់បាសេឡូណាបាទយើងទប់ចិត្តទប់កាយតិចទៅ បាទមកដល់ពេលនេះបាទគេផាយើងយើងសង្ងំតិចទៅបាទព្រោះក្លឹបកំពុងមានបញ្ហាបាទគ្មានអ្នកណា ចង់ឲ្យមានបញ្ហាទេអ្នកណាក៏ចង់ឈ្នះអ្នកណាក៏ចង់ល្អដែរប៉ុន្តែបើសិនជាមានរឿងចឹងកើតឡើងបាទទោះបីជារឿងនេះកើតលើ Man U ក៏ Man U លេងមិនកើតរឿងនេះកើតលើ Real Madrid ក៏ Real Madrid លេងមិនកើតដែរដូចគ្នាព្រោះវាជារឿងបាទដែលពិបាកដូចគ្នា បាទតោះយើងនិយាយប៉ុណ្ណឹងបាទ អីមីណូលីសូមម្នាក់1ដុល្លារជួយបាសេឡូណាដោះបញ្ហាបំណុលអីបាទទេបងមិនដូចកើតបាទម្នាក់1ដុល្លារប្រិមិត្តគិតមើលទៅបាទ1000លានជាងណា បាទមិនមែន100លានទេ100លានប្រមូលលុយគ្នាកើតបាទហើយ1000លានឈើច្រើនណាស់ច្រើនណាស់1000លានបាទកៅបុរីហ្វេនតានីតាំងតាន់កើតបាទតាំងខ្ញុំតាន់កើតហីបាទអើយពីវិដែនសែនវិចិត្រាបាទសរុបមកមកមិនតាន់បានមកគូសរុបទៅណាបាទ